kiên tiêu Giờ nào tô bên mình trôi nổi 人家。 叫他海。 នឹងអាចូលទៅចូលដល់នេះចូលមកអូអាគីនឹងយើងចេញមកដែរនោះគាត់តែយើងចូលមកចេះយី ត់ទេនោះក្បែរក្បែរហោងនោះប៉ុន្តែនៅខាងហ្នឹងហោងដែរហ្នឹងយើងនៅខាងហ្នឹងហោងដែរបងមិញហ៎បើអត់ផ្លែមិនមានកូនម៉ែ បើទៅក្រៅពីយើងមនុស្សហ៊ានមកលេងដល់យ៉ាងហ្នឹងទៀតលើទៅរស់ឲ្យទៅរស់លេងពេលនោះលេងលេងខ្លាចស្ដាប់ខ្លាចព្រោះមកទីក្តាមចូលនៅហ្នឹងឡើយណាអូតែបញ្ហាមកនៅអត់បាក់អូអត់ទឹកតាប់ហើយអត់មានទេបងព្រោះអាចនៅឡៃໄຂនេះគាត់អត់ទៅនេះអត់ស្ញាយបាទព្រោះនេះដៃដែរ ឲ្យតាតៃស្អីទៅយកមកចាំយកមកព្រោះយកមកចាំដាក់កន្លែងដាក់ឲ្យចាំឲ្យខ្ញុំលឿនដូចយើងដល់ពីបាត់មកទូទូទេតែគេយកមកពតចំណៃណាមួយវាអត់ទៅមានចំណៃវាអានវាអត់ទៅមានសាច់ទេតែគេយកមកពតចំណៃវាតាមថ្ងៃវាខែអញ្ចឹងទៅបើយើងចាក់ ត់ហ្នឹងដែរតទៅទៅទៅមកសេរីវាក្តាមចិត្តចាល្មែនេះហ្នឹងឲ្យលេងចាំងអាហ្នឹងវាអត់ទៅយូរថ្ងៃចង់និយាយចឹងវាអត់ទៅយូរថ្ងៃអានេះទោះបីថាវានេះមិនប៉ុន្តែវានៅក្នុងធម្មជាតិនៅក្នុងប្រាប់ទេហើយបើចំយើងរកអាធំទៅហ្មងចេញពីនេះមកមិនបានច្រើនទេលក់អត់ច្រើនទេ